xa xa cái thơm liêng Nam Mương chạy mà chiêng chiêng chiêng mỗi bị đá thưa bằng chạy chứ đấy chiêng sốc trắng khách khá lăng thưa cổ hoạt mà nam đấy anh anh, anh thưa bằng chạy chứ bạn anh à, sẽ nam chiêng á ủa nam chiêng ấy nam chiêng mà vua bằng chạy bằng chạy thưa đỏ là bằng chạy nữa chạy nó ờ, chờ đến chiếc linh cổ hoạt luôn đấy ồ dạ, mường chạy mình chạy lên mường នេះជាចម្រៀងច្រៀងរឿងពលកងួងតែខ្លួនក្រមត្រូវក្រមគ្រួសារទៀតមិនសន្តាបានយល់ខាងក្រៅលាឆ្ងាយស្នេហ៍ ដល់ខ្លោចផ្សាតោស៊ូធ្វើការទាំងចិត្តស្រមៃញឹងហូដូចជារៀមឈប់ហាក់រទេអោកម្មលោកឯងប្រនៃខ្ញុំអូជុំរីយំយើ ភ្នែករកប្រឹងទាំងប្រដងវោទេវតាអាសូមដៃខ្ញុំទួយងសោកអាដីដាខ្លោចសារីរាយសោកខ្ញុំថ្ងៃមួយអា ហត់ព្រួយជីវិតពីទុកងត់កុំហត់មានស្មាមើលជុំសំដារួមប្រាថ្នាមើលតែមេត្តាបរិអាថ្លាថ្លា បាទអញ្ញខ្ញុំបាទប្រហែលនេះនោះឈ្មោះរីអូយបងចង្អាច់ទឹកណាអូនគោប្រឹងទាំងប្រអងអង្វរទេវតាអាសោកដែលខ្ញុំទូយងសោកអាអានឹកបៃដៅឡោឆា មួយជាវសង្ឃឹមថ្ងៃមួយផុតព្រួយជីវិតពីជួងទើកំផិតវាស្នាវល់ជួសំដារំប្រាអាយមើល បៃតាថ្លាថ្លាញ